ដែលយើងចង់បង្ហាញអន្តរជាតិថាតើឯណាទៅយុទ្ធធម៌ដើម្បីខ្មែរតើឯណាទៅដែលហៅថាយុទ្ធយុទ្ធធម៌ដើម្បីខ្មែរហើយយើងទាំងអស់គ្នាជាពលរដ្ឋខ្មែរក្រមមកអង្គុយនិយាយនៅទីនេះយើងមិនមែននិយាយទៅកាន់ខ្យល់ទេយើងសូមបញ្ជាក់ឲ្យច្បាស់ថាយើងខ្ញុំទាំងអស់ជាគ្នាជាពលរដ្ឋខ្មែរនិយាយទៅកាន់រដ្ឋាភិបាលយួនបើបងប្អូនមិនតន់បាន Subscribe នៅ Channel KK CCTV នេះ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 ជាទីស្រឡាញ់និងជាទីរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំប្រកាសណាខ្ញុំបាទក្នុងខណៈនេះអនុញ្ញាតឲ្យខ្ញុំប្រកាសណាខ្ញុំបាទលើកពីព្រឹត្តិការណ៍ក្តៅមួយចំនួន ដែលអាជ្ញាធរយួនបានប្រព្រឹត្តមកលើ បងប្អូនបរតខ្មែរកម្ពុជាក្រមយើងនៅខណៈដែលពួកគាត់បានចូលរួមនៅក្នុង កម្មវិធីប្រារព្ធនៃទិវាសិទ្ធិនារី អន្តរជាតិ8មីនាខ្ញុំកាលណាខ្ញុំបានសូមលើកពីព្រឹត្តិការណ៍នេះព្រោះហេតុផលមួយចំនួនឃើញថាពីសប្តាហ៍មុនមានវាគ្មិននិងមាន បរិវត្តមួយចំនួនក៏បានខមមិនសួរថាតើនារីនៅកម្ពុជាក្រោមមានការគោរពសិទ្ធិត្រឹមត្រូវហើយឬនៅឆ្លៀតឆ្លៀតឱកាសនៅក្នុងវេទិកានេះខ្ញុំប្រកាសណាខ្ញុំបាទសូម បង្ហាញថាកំថាឡើយនារីសំបីតែមនុស្សក៏គ្មានសិទ្ធិផងមិនមែនជាมันអាចនិយាយសម្ដៅទៅនារីឬកុមារប៉ុន្តែមានរឿងមួយចំនួនក្តៅក្តៅបច្ចុប្បន្នហ្នឹងអញ្ញាធរយួនបានសម្ដែងឲ្យឃើញច្បាស់ទៅច្បាស់ទៅពីការពុនប៉ងរំលោភសិទ្ធិមនុស្សមកលើបរដ្ឋខ្មែរក្រម យ៉ាងក្តៅគគុកពួកគេមានចេតនាធ្វើចិត្តចង់ធ្វើហើយបានមកធ្វើ ធ្វើឲ្យមានផ្សាសនកម្មចំពោះបងប្អូនខ្មែរកម្ពុជាជាពិសេសនៅលើដីកាកោះនៃស្ត្រីម្នាក់ដែលមកពីខេត្តឃ្លាំងឈ្មោះវិនអញ្ចឹងហ៎វិនឈ្មោះវិនវិនដិនគាត់ចង់ចូលរួម ក្នុងពិធីប្រារព្ធនៃទីវាសិទ្ធិនារីអន្តរជាតិហេតុផលដែលគាត់ចង់ចូលរួមនៅក្នុងពិធីនោះ គឺគាត់ចង់ស្ដាប់ពាក្យថាតើអីទៅដែលហៅថាសិទ្ធិនារីតើនារីត្រូវបានការពារឡើងដោយច្បាប់អីខ្លះដែលគេហៅថាជាសិទ្ធិនារីក្នុងខណៈគាត់ជាស្ត្រីជានារីភេទគាត់ចង់ស្គាល់ពីអំណាចពីសិទ្ធិ ពីកំណើតប៉ុន្តែផ្ទុយទៅវិញអាញាធរយួននៅមូលដ្ឋានរបស់គាត់រារាំងពួកគេបានធ្វើវិធានសនារារាំងតាំងពីគាត់ធ្វើដំណើរឡើងលើរថយន្តនោះនៅពេលដែលគាត់ត្រឡប់មកវិញមកដល់មូលដ្ឋានអញ្ញាធនគរបាលចេញដេកាមានន័យថាចេញលិខិតកោះហៅទៅបំភ្លឺតកតងនឹង ការចូលរួមក្នុងទីវាសិទ្ធិនារីអន្តរជាតិវាមានវាមានរឿងបញ្ច្រាស់ទិស2ក្នុងថ្ងៃតែមួយមានរឿងបញ្ច្រាស់ទិស2ដែលរដ្ឋាភិបាលយួនបានប្រព្រឹត្ត1រដ្ឋាភិបាលយួនបានបង្កបរិយាកាសងាយស្រួលឲ្យ ពលរដ្ឋជនជាតិដទៃដទៃទៀតដែល នៅស្របទឹះជាមួយនឹងខ្លួនប្រារព្ធឡើងនៅទីវាអន្តរជាតិយ៉ាងថ្លៃថ្នូរជាទីបំផុតហើយមានសន្តិសុខមានសន្តិភាពត្រឹមត្រូវស័កសមនឹងទីវាអន្តរជាតិដែលទីវាដែលប្រារព្ធឡើងដោយច្បាប់អន្តរជាតិប៉ុន្តែដោយឡែកចំពោះខ្មែរក្រោមប្រារព្ធឡើងនៅទីវាអន្តរជាតិដូចគ្នាប៉ុន្តែ ខ្មែរក្រោមនៅក្នុងអង្គពិធីហ្នឹងស្ថិតនៅក្នុងការយាយីការរុករៀនការបំផិតបំភ័យការបំបាក់ស្មារតីពីរដ្ឋាភិបាលយើងកន្លែងនេះដែលយើងចង់បង្ហាញអន្តរជាតិថាតើឯណាទៅយុទ្ធធម៌ដើម្បីខ្មែរតើឯណាទៅដែលហៅថាយុទ្ធធម៌ដើម្បីខ្មែរ ហើយយើងទាំងអស់គ្នាជាបរដ្ឋខ្មែរក្រមមកអង្គុយនិយាយនៅទីនេះយើងមិនមែននិយាយទៅកាន់ខ្យល់ទេយើងសូមបញ្ជាក់ឲ្យច្បាស់ថាយើងខ្ញុំទាំងអស់ជាគ្នាជាបរដ្ឋខ្មែរនិយាយទៅកាន់រដ្ឋាភិបាលយួនដើម្បីឲ្យលោកមានការកែតម្រូវយើងនិយាយនេះគឺចេតនាចង់ឲ្យចង់ស្ថាបនាលោក ក្រុមលោកកុំឲ្យឈានទៅដល់ការប្រព្រឹត្តបទល្មើសច្រំដែល ច្រំដែលទៀត ប្រសិនបើគេ មករំលោភបំពានក្រមលោកបែបនោះតើលោកទទួលយកបានដែរដោយមិនមែនយើងនាំគ្នាគ្រាន់តែនិយាយពាក្យថាសិទ្ធិនារីអន្តរជាតិតទេតទេនោះទេនៅសុកសុកយើងមិននាំគ្នាមកនិយាយតទេតទេចឹងទេប៉ុន្តែរដ្ឋាភិបាលរបស់លោក បានប្រកាសក្នុងកិច្ចការទូតជាមួយនឹងអន្តរជាតិប្រាប់គេថាសិទ្ធិមនុស្ស ជាសកលត្រូវបានអនុវត្តពេញលេញនៅលើរនៅលើទឹកដី ក្រមរបបគ្រប់គ្រងរបស់អលោកប៉ុន្តែហេតុអីមកដល់ពេលនេះខ្មែរក្រមយើងខ្ញុំមិនទាន់បានទទួលសំបីតែមួយសរសៃសក់ឯពួកលោកមិនអោយយើងខំទៅរកខ្លួនឯងតែអលោកព្យាយាមបំផ្លាញអលោកមានបានពិនិត្យឡើងវិញនៅច្បាប់ ស្ដីពីជនជាតិដើមដែលរដ្ឋាភិបាលលោក ទៅចុះហត្ថលេខាយកមកពីអង្គការសហប្រជាជាតិទេចំពោះយើងជាខ្មែរកម្ពុជាក្រោមយើងទៀមទាសិទ្ធជាម្ចាស់ដើមគឺយើងផ្អែកទៅតាមមាត្រាស្មារតីច្បាប់អន្តរជាតិមួយចំនួនដែលអស់លោកបានចុះហត្ថលេខាទទួលស្គាល់ដូច្នេះខ្ញុំបកណាខ្ញុំបានសូមអានមេត្រាច្បាប់ទី7ស្តីពីជនជាតិដើម ដើម្បីឲ្យរដ្ឋាភិបាលយួនឲ្យជាការដាស់តឿនរដ្ឋាភិបាលយួនដើម្បីឲ្យលោកពិចារណាម្ដងហើយម្ដងទៀតបើអស់លោកមិនមិនដូរយើងនៅតែអានមេត្រានឹងដដែលដដែលដាក់ឲ្យលោកកុំឲ្យលោកធ្លាប់ដូច្នេះយើងសូមអានអានជូនហើយយើងនឹងរកធៀបផ្សំមួយចំនួនដើម្បីប្រៀបធៀបដើម្បីផ្គូផ្គងនិងសន្តានដែលបានប្រព្រឹត្តល្មើសរបស់រដ្ឋាភិបាលទៅណាខ្ញុំកាលណាខ្ញុំ បាទសូមអាននៅមេត្រាច្បាប់ស្ដីពីជនជាតិដើមមេត្រាទី7លេខ1ជនជាតិដើម មានសិទ្ធិរស់រានមានជីវិតបូរណភាពរូបកាយនិងបញ្ញាស្មារតីមានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន2ជនជាតិដើម មានសិទ្ធិសមូហភាព ក្នុងការរស់នៅ ប្រកបដោយសេរីភាពសន្តិភាព និងសន្តិសុខជាពលរដ្ឋមានលក្ខណៈផ្សេងផ្សេងពីគេហើយនឹងមិនត្រូវជាកម្មវត្ថុនៃអង្គើប្រឡាយពុយសា ឬអង្គើហឹង្សាណាមួយឡើយរួមទាំងការបំបែកកុមារដោយបង្ខំចេញពីក្រមមួយ ទៅដាក់ក្រមផ្សេងមួយទៀតនោះទេពាក់ព័ន្ធនឹងអង្គច្បាប់ហ្នឹងគេប្រាប់ថាជនជាតិដើមមានសេរី មានសិទ្ធិរស់រានមានជីវិតគ្រាន់តែមានអាហារហូបគ្រប់គ្រាន់អានោះថាមានសិទ្ធិរស់រានមានជីវិតទេអត់ទេតើបើមានលុយចាយគ្រប់គ្រាន់មានអាហារហូបគ្រប់គ្រាន់តែត្រូវគេប្រមាថមើងងាយរៀងរាល់ថ្ងៃតើអានោះហៅថាសិទ្ធិរស់រានមានជីវិតទេអត់ទេសិទ្ធិរស់រានមានជីវិត ពេញលក្ខណៈរបស់វាគឺរស់នៅ បែបថ្លៃថ្នូរក្នុង នាមជាមនុស្ស ខ្ញុំសង្ខេបឲ្យខ្លីបូរណភាពរូបកាយបូរណភាពរូបកាយនឹងគេចង់និយាយអំពីសន្តិសុខសាធារណៈសន្តាប់ធ្នាប់សាធារណៈតើអស់លោកបានបង្កបាយាកាសឲ្យខ្មែរក្រមទទួលបាននៅបូរណភាពរូបកាយហើយនៅអត់ទេមានតែការរំលោភការបំពានការបំផិតបំភ័យការបំបាក់ស្មារតីក្នុងរយៈពេលកន្លងមកថ្មី ថ្មីនេះ ក្នុងចំណោមសង្ឃខ្មែរក្រមយើងក៏មានការបែកបាក់សាមគ្គីគឺដោយសារតែបាក់ស្មារតីហ្នឹងឯងបាក់ស្មារតីហ្នឹងឯងមួយ ខ្លាចមួយមិនខ្លាចដល់ឡាមួយខ្លាចនិងមួយមិនខ្លាចវាបញ្ច្រាស់ទិសគ្នាវាកើតទៅជាវិវាទនឹងព្រោះតាបាក់ស្មារតីខ្លាប់ខ្លាចហ្នឹងឯងនឹងព្រោះតែគ្មានបូរណភាពរូបកាយនឹងបញ្ញាស្មារតីសេរីភាពនិងសន្តិសុខតខ្លួនអត់មានទាំងអស់ដូច្នេះ នៅចំណុច2ជនជាតិដើមមានសិទ្ធិសមូហភាពក្នុងការរស់នៅប្រកបដោយសេរីភាពសន្តិភាពនិងសន្តិសុខខ្ញុំសូមជូនឲ្យគុណម្ចាស់ដើម្បីឲ្យវាគ្មិនក្រោយឲ្យគាត់ជួយបំភ្លឺនិងវាច់ញែកដើម្បីផ្សព្វផ្សាយប្រកាសជូនអឺបរដ្ឋខ្មែរក្រមយើងគ្រប់សតវណៈដើម្បីឲ្យគាត់បានយល់